កាន់តែក្តៅអែមរៀមអាចនឹងបាក់ទឹកចិត្តហើយគិតខ្លីព្រោះនៅមានអ្នកគុំគួន និងញុះញង់ជាបន្តបន្ទាប់ត្រឹមប៉ុន្មានថ្ងៃមុខនេះនៅមិនទាន់ចប់នោះទេរឿងរ៉ាវជុំវិញឈុតរបស់អ្នកច្នៃម៉ូដអែមរៀមដែលបានស្លៀកនៅលើឆាក PMA 2023កន្លងទៅ រហូតធ្វើឲ្យលោកបញ្ចេញអារម្មណ៍ចេញមកធ្វើឲ្យអ្នកគាំទ្រស្រឡាញ់កាន់គ្រប់គ្នា នៅមុននេះបន្តិចបណ្ឌិតឆ្នៃម៉ូដអែមរៀមបានសរសេរនៅលើគណនី Facebook របស់ខ្លួនដោយបានបញ្ជាក់ថា ខ្ញុំនៅតែឆ្ងល់ហេតុអ្វីតាមព្យាបាទអ្នកដែលគ្រប់គ្រងនឹងការពារខ្ញុំនេះសបញ្ជាក់ថាមិនមែនរិះគន់ក្នុងន័យស្ថាបនាទេ គឺក្នុងន័យគំគួននិងញុះញង់ថាមិនត្រូវខ្ញុំបាក់ទឹកចិត្តហើយគិតខ្លីព្រោះការអត់ធ្មត់និងការនិងភាពរឹងមាំរបស់ខ្ញុំមានកម្រិត ថាមិនត្រូវខ្ញុំអាចគិតខ្លី ហើយសូមផ្ដាំបងប្អូនថាបើខ្ញុំយ៉ាងណា គឺពួកគាត់នេះហើយនឹងសូមឲ្យមានច្បាប់ចំពោះអ្នកដែលរិះគន់តាមអារម្មណ៍ដោយគ្មានការសិក្សាពិចារណាគិតមកដល់នឹងពេលនេះលោក អែមរៀមនៅតែទទួលបានមតិរិះគន់ហើយក៏គ្រប់គ្រងមានជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមរហូតធ្វើឲ្យអ្នកគ្រប់គ្រងលោកគ្រប់គ្នាចូលទៅខមមិនលើកទឹកចិត្តឲ្យលោកខំតស៊ូនិងរឹងមាំបន្តទៀត។